បាច់គ្រោះថ្នាក់ទេណែពីឆ្វេងស្ដាំរបស់បញ្ញាតតឆ្វេងមួយជើងរបស់ផានរិតវាយធំទៅរបស់ផានរិតទៅមកម្នាក់ម្ដាយអូមួយជើងលេងស្វាស្វាគមន៍មួយមកបាទមុននឹងការប្រកួតរវាងអ្នកទាំងពីរបាឡូនបញ្ញាក៏បាត់មួយរយៈដែរឥឡូវនេះគេមានវត្តមានសាជាថ្មីនៅសាយវៀនម៉ាហ្វាយខេមបូឌា អាយ៉ាដៃរបស់ផានរីតនេះលឿនលឿនបាទជើងរបស់បញ្ញាបញ្ញាទៅមកដតក្រៅរបស់ផានរីតតែមិនចំទេលោកស្ដាំបាទណែលោក បាទពីបញ្ញាបញ្ញាតក្រោមតក្រោមរបស់លូនបញ្ញាបាននេះទួនសោកមួយជើងវិញតាមពីលូនបញ្ញាណែតារាយត្រង់តក្រោមរបស់លូនបញ្ញាលោកមកវិញវិញរបស់លូនបញ្ញា តែផានទីថៃផុតតាត់លាស់មួយជើងតែហ៊ានស្រាងបន្តិចបាទណែលោកស្ដាំ យៈច្រត់ចន្ទុះរាមារបស់លន់បញ្ញាតែមិនទៅបានផលបណ្ឌិតគៀងតក្រៅរបស់លន់បញ្ញាលោកមកកន្លែងនេះរបស់បណ្ឌិតគ្រាជាប់បញ្ញាឡើងជង្គង់បានជង្គង់របស់លន់បញ្ញាអីយ៉ាណែព្រាអរុញតើអីអត់ចេញទេបាទលោកបញ្ញាកដាលចាប់អំបាយសិនបាទទស្សនាជាបន្តទៀតតក្រៅរបស់លន់បញ្ញា ប៉ាន់រីតនៅតែគៀងលនបញ្ញាទាត់ក្រោមជើងរបស់ប៉ាន់រីតទាត់សងវិញពីបញ្ញាណែលោកច្រត់មួយជើងបាទអាយ៉ាចាប់ដើមហើយលោកវាយចុងទឹកម៉ាត់លឺដៃរបស់ផានិតកែងរបស់ផានិតអូយជុំគង់ផានិតចាក់ហាក់នឹងបានទៅលុបរំកាច់របស់លោកបញ្ញាទម្លាក់ចោលតែម្ដងដៃរបស់ផានិតនេះកែងរបស់បញ្ញាតែមិនចាប់កែងផានិតពេញមកកែង តែឆ្វេងស្ដាំពីរបីដៃរបស់ផានីតអូជង្គង់ផានីតអាយូយបាទដៃរបស់បាទកីឡាករផាន់រីតបង្គោលខៀវនេះលឿនណាស់ដោយតែខ្ញុំរៀបជូននឹងកែងដល់បញ្ញាជង្គង់ជង្គង់ផាន់រីតគ្រាជាប់កន្លែងនេះលោកកញ្ញាកដាលចាប់បំបាយសិន ណាបុកពីដីមិនបីដៃកេងបាទពីផានិតមិនឆ្វេងស្នាមរបស់ផានិតចូលទៅតែកែងបោះលូនបញ្ញាជង្គង់មួយទៀតអយអយបាទណែចាប់ដើមហើយបញ្ញាយ៉ាងណាយ៉ាងណីតាមចូលរបស់ផានិតទាត់កាប់ក្រៅមួយជើងលោកបាត់កែងបោះបញ្ញាចាក់ជង្គង់ហនុមានទម្លុះព្រំចំទឹកទី1ទៅហើយសូមសូលេតែដៃមួយមកបាទ ហើយទស្សនាវត្តទឹកទី2ជាបន្តបាទលូនបញ្ញាបង្គោលក្រហមទាត់ដាំងបាទចូលដៃរបស់បញ្ញាបញ្ញាទាត់មួយជើងតាមចូលរបស់ផាន់ឌិតបាទគ្រាទៅកន្លែងនេះបាទសំកាំងមិនតិចធ្វើអត់ចេញលោកអញ្ញាកដាលចេះបំបាយគាត់ទៅមករៀងខ្លួនតាមចូលរបស់ផាន់ឌិតផាន់ឌិតទាត់កាប់ក្រោម បញ្ញាបញ្ញាបាទណាទាត់ក្រោមទៅមកណាមួយជើងអូយបាទកាប់គោរនជួយម៉ែរបស់បានទៀតបានទៀតតាមទាត់ក្រោមរបស់បញ្ញាតងវិញអូយអូយអូយតាមអាយ៉ាបាទណែវេមួយជើងរបស់លន់បញ្ញាញាក់បលកែងចូលពេញរបស់លន់បញ្ញាបាទផាន់ឌិតនៅតែបាទរក្សាចំហស្នាមញញឹមរបស់គេដាក់លន់បញ្ញាអាយ៉ាបរោះសង្ហា ណែណែលោកចូលឆ្វេងម្ដាយរបស់បញ្ញា ចូលពេញរបស់ផាន់ឌិតចូលកណ្ដឹកដេញស៊ូជីអើពីផាន់ឌិតវាយសបាយសបាយណែទាត់មួយជើងទៅមកចាប់ជើងចត់ពីផាន់ឌិតត្រកង3បាទតែលោកកញ្ញាកដាលលឿនណាស់មិនបញ្ហាេត្រាបត់កេងបាទពីបញ្ញាណែឆ្វេងស្ដាមរបស់បញ្ញា បាទប៉ាន់ឌិតដូចជាវាយមិនឈឺដែរពេញមួយដៃរបស់ប៉ាន់ឌិតអូរាជង្គង់របស់លន់បញ្ញាជង្គង់ប៉ាន់ឌិតបាទជង្គង់បញ្ញាជង្គង់បញ្ញាបាទទស្សនាជាបន្តទៀតប្រាក់ច្រត់ចតុរាមានរបស់ប៉ាន់ឌិតមកកែងគ្រាកជាប់ខ្លាំងនេះបាទលោកញ៉ាកដាចាំបែក នេះលោកទាត់មួយជើងរបស់លន់បញ្ញាយ៉ាទៅមកហាន់រីតនៅតែញញឹមចូលដីណាទួតក្រោនរបស់ផានីតទួតសោវិញពីលន់បញ្ញាណាគ្រាកមកកន្លែងនេះបាទផាន់រីនេះដូចជាជឿជាក់លើខ្លួនឯងមែនតើបាទបញ្ញានៅតែព្យាយាមចូលចាប់ជើងជាប់ពីបញ្ញារុញទៅកន្លែងនេះ បាទគាត់មួយជើងរបស់លនបញ្ញាគាត់ក្រោមពីបញ្ញាពីរជើងបងប្អូនតាពីបៃដៃរបស់លនបញ្ញាគាត់ស្ដាំរបស់ផាន់ឌិតបញ្ញាតាមតាមតាមជុំគង់របស់បញ្ញាជុំគង់លនបញ្ញាគ្រាជុំគង់ផាន់ឌិតជុំគង់លនបញ្ញា លោកកញ្ញាកដាចាំអំបែកជប់ទឹកពីពីអរហើយបងប្អូនបាទកមិនទូទាណាដរ៉ាច់ត្រង់ត្រង់ពីលន់បញ្ញាតតទៅរៀងរៀងខ្លួនតតទៅមកម្នាក់មួយជើងតរបស់ផានលេសគ្រីរុញផ្ដាច់ចោលបាទទឹកនេះដឹងលទ្ធផលតរបស់លន់បញ្ញាតតទៅវិញពីផានិតពីដៃរបស់លន់បញ្ញា ដាំទៅមកពីរជើងទាត់ចាក់ជើងជាប់អូបាទលោកកញ្ញាកដាសូមអាសាអត់ខ្លាចគ្រោះថ្នាក់ទេណែពីឆ្វេងស្ដាំរបស់បញ្ញាទាត់ឆ្វេងមួយជើងរបស់ផាន់រិតវាយទៅទៅរបស់ផាន់រិតទៅមកម្នាក់ម្ដាយអូមួយជើងកង់នឹងកញ្ចឹងកលើណែ ទៅមកម្នាក់ម្ដាយបោះជង្គង់របស់លនបញ្ញាលោកតាត់លោកដៃស្ដាំមកពីផានរិទ្ធអេស្វែងស្ដាំរបស់បញ្ញារុញចោលអាយអើយតាមចូលវាយធំទឹកឆ្វេងមួយដៃពេញរបស់ផានរិទ្ធ ហើររង្វង់ប្រច័ណ្ឌមួយទៀតលន់បញ្ញាតាមចូលច្រត់ចន្ទុរិមានរបស់ផាឌិតជង្គង់ពីលន់បញ្ញាជង្គង់លន់បញ្ញាចាក់សើជាប់ធ្វើអត់ចេញលោកកញ្ញាកដាលចាំបាយសិនណែបាយទៅតាពីផានរិតផានរិតរុញទៅចាក់បានមកជង្គង់បាទបងប្អូនអង្គុយលេងជាប់អើយណែលោកបានពេញម្ដាយរបស់លន់បញ្ញា ចូលស្ដាំរបស់ផាន់រីតពេញមួយដៃជង្គង់លឿនបញ្ញាតាមចូលបាត់កែងកែងពីលឿនបញ្ញាជង្គង់ពីរជង្គង់របស់លឿនបញ្ញាអូតាមជួបបើជង្គង់ជង្គង់លឿនបញ្ញារួមអ្នកមួយទឹកពេញយ៉ាងស្មាត់ថ្លៃជាលឿនផាន់ដែលទទួលបាន two.